រដ្ឋបាលខេត្តស្ទឹងត្រែងបដិសេធឈុតបង្ហាញម៉ូដរបស់បេក្ខនារី Miss Grand Cambodia ក្នុងខេត្តរបស់ខ្លួនរដ្ឋបាលខេត្តស្ទឹងត្រែងបដិសេធការបង្ហាញឈុតតំណាងខេត្តស្ទឹងត្រែងរបស់កម្មវិធី Miss Grand Cambodia ថាឈុតដែលតំណាងនេះមិនបានឆ្លុះបញ្ចាំងពីសម្លៀកបំពាក់ប្រពៃណីនៅក្នុងមូលដ្ឋានស្ទឹងត្រែងនោះទេ ជាក់ស្ដែងរដ្ឋបាលខេត្តស្ទឹងត្រែងបានប្រកាសនៅថ្ងៃទី27ខែសីហានេះថានៅក្នុងរយៈពេល2ថ្ងៃកន្លងមកនេះនៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook បានចែកចាយយ៉ាងទូលំទូលាយនៅកម្មវិធីប្រកួតឈុតតំណាងជាតិដែលផ្សាយចេញពី page ផ្លូវការរបស់កម្មវិធី Miss Grand Cambodia របស់ផលិតកម្មមហាហង្សដែលបានធ្វើឡើងនៅថ្ងៃទី24ខែសីហាឆ្នាំ2022នៅរាជធានីភ្នំពេញ។ រដ្ឋបាលខេត្តស្ទឹងត្រែងបានបន្តថាអ្វីគួរឲ្យកត់សម្គាល់នោះមហាជនគ្រប់មជ្ឈដ្ឋានយ៉ាងច្រើនលើលប់ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងបានសម្ដែងប្រតិកម្មមិនពេញចិត្តនិងបានរិះគន់យ៉ាងក្តៅគគុក ទៅលើឈុតតំណាងខេត្តស្ទឹងត្រែងដែលបង្ហាញលក្ខណៈស្រើបស្រាលលិចលើលិចក្រោមធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ប្រពៃណីដ៏ល្អរបស់ខ្មែរ។ ពិសេសកិត្តិយសរបស់ស្ត្រីខ្មែរយើងរដ្ឋបាលខេត្តស្ទឹងត្រែងសូមបដិសេធចំពោះការយកឈុតនេះ ដាក់ឈ្មោះខេត្តស្ទឹងត្រែង សម្រាប់បង្ហាញក្នុងកម្មវិធីនេះ ដោយមិនបានសុំការអនុញ្ញាត ពីរដ្ឋបាលខេត្តហើយឈុតដែលបង្ហាញនេះមិនឆ្លុះបញ្ចាំងពីសម្លៀកបំពាក់ប្រពៃណីនៅក្នុងមូលដ្ឋាននៃខេត្តស្ទឹងត្រែងនោះទេដើម្បីស្ដារកិត្តិយសរបស់ខេត្តស្ទឹងត្រែងឡើងវិញ ផលិតកម្មមហាហង្សត្រូវធ្វើការសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង រួចធ្វើការកែសម្រួលឡើងវិញជាបន្តរដ្ឋបាលខេត្តសូមស្នើយ៉ាងទទូចដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងក្រសួងព័ត៌មានមេត្តាពិនិត្យនិងចាត់វិធានការចំពោះករណីនេះដើម្បីការពារវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ស្ត្រីខ្មែរយើងចា៎